Ani yau tupsu Jesús payekti mene ptidare yau namo atua. Bukuro pona puaro mua hia. De sariro se onse niato pukurore. Mai. Muyariari baro yire muwatire yire wa baranyonga. Niatiro to pukurore. To aniche ti pukuro puaro pureta to ponane vistira to kiarikirire. Madas chorikan baro de sariro to yare hipitiare na Joaro paya papu awa, To pu siro tu masera seta joa. To niñeru re to yara paño noka. To paño ribaro tiya papu re mani manieni pa Ahiro tiro huka ba. Ahiro tiya pa maskan darare maskan. To boscache to putoro yesia a soa tirore. Ahiro tiro yesia re nu. Tichere chiduama. ti ti na, ra toachi duapachinta tichiere tomaskina wera tirore. Ayo tirore toimaskua ta huna. Jepukure dara kotaina se buhia chiare chika. Ti chidua kun buhia de saka. Ti anua no yudiro bastoi yuse oe hiku hukayare niha. Mi pura jepuku kapu tuaita. Jepuku kapu suku onse nita tirore. Mai, kwamakune nyana joai. Mökene ñana yoati. Ñariro hija. Mömakön hiboriro hiera hayı. Mönen dara koteina seta yoaga yure. Ni taye püsküre ni totua tiro. Ani toturo ta oakarıska to püsküro ka pütua ba'a. To püto suriro tuata chen to püsküro se yoaro püta to maskıno ne nia. To abi chenye no to maskıno ne pa nia. apanyeno tokai muro kamaka tiore kasu sumea to wasu pui mi mia to pekira to makenone mai kwa makene nyana joai mekene nyana joati nyari rohi ha yu mo maken hibo rohiera ha yu ni atira to pekirore to aneche toro to pekira se darako tenane pia kero no aje dirisu tirore nataga ahina yemaskune saga, sa amo sanisorore, Sani sorore sa, to posu daposu tikune saga, sa tusu ditiriroka wachikane wahaga, bosenemu yoahina. Ariro yemaskune ro seta A parota, aparota pure castira tiro, tobusti boriroseta hiriore mipure boskai. Ahina bosenemu yoahina, ni a topesquiro. to ani ni baro bose nemu dare dekatina. Ti pare toma minose vese pihia. Vese pihiriro koatuataro wukaisuro ti basare toro katiro. A toro karo kiro dara kotarirore piro ka tirore sini tunya tiro. Dose joa basa niri ni sini tunya tiro dara kotarirore. Mabau tuvire. tiro noariro kahtiriro totubi chu mupukku di tiro wachukane wahaduktire ni je tia dara kotariro to ani ya uchu to amino se tuaro suaro wupu satara to satera chenye no to pukuro sospaka pubihata sata ga ni tuaro pima to makunone tioga mai joari pa mene dara kotariro seta mene joado mai ahi ke menduhtiare ne kenta je dirah karate. Je menen dara kota pacenta je rene wera reme. Ne kiro wai kiro kane ne wera tire me je re. Je pihtiti namene je bosene me dare tekitire. Viomeheta ariro me mahkese nyai nanumia mene mejare joas de panyo yuti. Tire joas de panyo tu se tiro với pu to thu vi chen di tiro kane wa chi kane wa han du ti ju ti mu to chu tiro khi to re ni a to wa mi no to pu ki ro re ma ke je me ne hi phi tia da chori pe mu hi chen hi phi tia ja mu ja kan hi ra mu ba u se ja ri ari ro se ta wa are ma ni ne a jo a mi pu re tiro ka ti ri ro hi ra tiro bu ti bo ri ro se ta hi re to a wa ari ba ro mi pu re tiro re bo kai อาฮีนาตอทูวิเชมานิบอเซนเมจวะวะเชเชนวานะเนียติระตอมะเกนอเนเนียเฮซูตินาเน